Hello អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ channel នេះខ្ញុំចាថ្ងៃនេះខ្ញុំមានបង្អែមមួយមុខដែលមានឈ្មោះថាបង្អែមសណ្តែកខៀវតោះចង់ដឹងពីរបៀបធ្វើបែបណាទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នា Kiss for you ចាអ្នកទាំងអស់គ្នាគ្រឿងផ្សំបង្អែមរបស់យើងមានដូចជាសណ្តែកខៀវមីរណាម្សៅសាគូស្ករសទឹកដោះគោខាប់ខ្ទិះដូងហើយចុងក្រោយហ្នឹងគឺជាមួយនឹងសាច់ដូងខ្ចី ចាអ្នកទាំងអស់គ្នាមុននឹងធ្វើផ្អែមសណ្ដែកយើងណាយើងត្រូវស្ងោរសណ្ដែកសិនណាស្ងោរដើម្បីឲ្យវាអស់ជាតិប្រពុលហើយនឹងកាត់បន្ថយអពណ៌ខៀវខៀវវាចេញពីសណ្ដែកចាយើងដាក់ចឹងមកហើយយើងក្របវាមកពុះមិនឆ្អិនខ្លាំងពេកមកល្មមអ្នកទាំងអស់គ្នាប៉ុណ្ណឹងបានទេណាព្រោះវាចេញជាតិកពុលអស់ហើយអញ្ចឹងសណ្ដែកយើងប៉ុណ្ណឹងហើយចាំយើងយកទៅស្ងោរធ្វើផ្អែមហ្មង ចាអ្នកទាំងអស់គ្នាដំបូងយើងចាប់ផ្ដើមដាក់ខ្ទិះដូងណាហើយខ្ទិះដូងនេះគឺខ្ញុំដាក់ចូលគ្នាទាំងដើមទាំងចុងណាហើយបន្ទាប់មកយើងដាក់ជាមួយនឹងស្តៃដែលយើងស្ងោរហើយណាហើយយើងក្រោកវាទុកមកពុះស្តៃអ្នកនរគ្នាស្តៃយើងឥឡូវហិចទេណាអញ្ចឹងយើងត្រូវដាក់ថ្មិញអាណា បន្ទាប់ពីយើងដាក់ជាមួយនឹងថ្មិញអាណាយើងរួចហើយវាឆ្អិនហើយណាអញ្ចឹងយើងដាក់ជាមួយនឹងម្សៅសាគូចាអ្នកទាំងអស់គ្នាបន្ទាប់មកយើងដាក់ជាមួយនឹងស្ករសរបស់យើងណាហើយស្ករសហ្នឹងអាចដាក់តាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាណាហើយបន្ទាប់មកទៀតយើងដាក់ជាមួយនឹងទឹកដោះគោខាប់ រួចហើយយើងដាក់ជាមួយនឹងអំបិលរបស់យើងណាយើងដាក់នេះដើម្បីឲ្យវាផ្អែមមុតណាហើយចុងក្រោយនេះយើងដាក់ជាមួយនឹងសាច់ដូងខ្ចីរបស់យើងចាអូខេឥឡូវបង្អែមយើងឆ្អិនហើយណាអញ្ចឹងចាំទៅភ្លក់ជាមួយខ្ញុំទាំងអស់គ្នា ចាអ្នកទាំងអស់គ្នាឥឡូវមកភ្លក់ជាមួយនឹងខ្ញុំទាំងអស់គ្នាចង់ដឹងថាវាមានរសជាតិបែបណា